បាទមកជួបគ្នាជាមួយនឹងមេរៀនទី6ដែលជាមេរៀនចុងក្រោយនៅក្នុងមុខវិជ្ជា course MIS បាទចឹងនៅក្នុងមេរៀនទី6នេះគឺចំណងជើងនិយាយពី enhancing decision making ការពង្រឹងការធ្វើសេចក្តីសម្រេចចិត្តចឹងនៅក្នុងហ្នឹងគឺអឺជាចំណុចមួយ ដែលសំខាន់ដែលយើងត្រូវលើកយកមកនិយាយបាទបាទនៅក្នុងមេរៀននេះហើយមេរៀននេះគឺយើង បើគិតទៅមេរៀនបើតាមលំដាប់នៃ e-book វាអត់សមស្រប ទេប៉ុន្តែ វាជាចំណុចសំខាន់នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តក៏ដូចជាការបំពេញធ្វើម៉េចឲ្យអាជីវកម្មរបស់យើងកាន់តែល្អប្រសើរអញ្ចឹងមេរៀននេះសំខាន់អញ្ចឹងមេរៀនដែលយកការច្រោះយកមេរៀននៅក្នុងសភៅនៅ ក្នុង e-book ហ្នឹងគឺ chapter ទី12បាទ enhancing decision making បាទគោលបំណង នៅក្នុងមេរៀននេះបាទនេះ learning objective គឺមាន3ចំណុច បាទ3ចំណុចធំប៉ុន្តែវាមាន សំណួរកលឹះតូចតូចនៅក្នុងនោះដែរបាទចឹងនៅក្នុងនេះគេសួរថា what are the different type of decision and how does the decision making process work ណាទៅដំណើរការយ៉ាងម៉េចនេះគេសួរថាតើប្រភេទនៃការធ្វើសេចក្តីសម្រេចចិត្តហ្នឹងមានអ្វីខ្លះហើយតើការដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តហ្នឹងប្រព្រឹត្តទៅយ៉ាងដូចម្ដេច How do information system support the activity of manager and management decision making នេះគេសួរថាតើប្រព័ន្ធព័ត៌មាន ជួយគ្រប់គ្រងទៅលើសកម្មភាពនៃការធ្វើសេចក្តីសម្រេចចិត្តរបស់ថ្នាក់គ្រប់គ្រងឬក៏ថ្នាក់ដឹកនាំយ៉ាងដូចម្ដេចឬក៏អ្នកគ្រប់គ្រងយ៉ាងដូចម្ដេចហ្នឹងចំណុចហ្នឹងបាទអញ្ចឹងគោលបំណងទី1នេះគឺសំដៅទៅលើចំណុចទាំងអស់នេះ បាទចូលដល់ចំណុចទី2បាទចំណុចទី2 How do business intelligence and business analytics support decision making គេសួរថាតើអាជីវកម្មវៃឆ្លាត និង អាជីវកម្មពិភាក្សាជួយគ្រប់គ្រងធ្វើសេចក្តី សម្រេចចិត្តនឹងយ៉ាងដូចម្តេចបាទចំណុចទី3 how do different decision making contingency in on an organization Just Business Intelligence គេសួរថាតើការធ្វើសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់នឹងប្រព្រឹត្តទៅនៅក្នុងអង្គភាពយ៉ាងដូចម្ដេចដោយប្រើប្រាស់ជាមួយនឹងអាជីវកម្មវៃខ្លាតទូនីតិនៅក្នុងនឹងទូនីតិនៃប្រព័ន្ធព័ត៌មានវិទ្យានឹងជួយជំរុញនិង លើកកម្ពស់ការងាររបស់មនុស្សនឹងយ៉ាងដូចម្ដេចជាលក្ខណៈការធ្វើសេចក្តីសម្រេចចិត្តជាក្រុមឬក៏ការងារបុគ្គលប្រកបទៅដោយ ប្រសិទ្ធភាពយ៉ាងដូចម្ដេច អានេះសិតតែជាសំណួរនិងគោលបំណងកੰលឹះបាទសំណួរកੰលឹះនេះគឺឆ្លើយតបជាមួយនឹងគោលបំណងនៅក្នុងមេរៀននេះមួយមេរៀននេះបាទអូខេ content ក៏មាន ចំនួន3ដូចគ្នាបាទ decision making and information system នេះការធ្វើសេចក្តីសម្រេចចិត្តហើយជាមួយនឹងប្រព័ន្ធព័ត៌មានទី2នេះ business intelligence គេឲ្យយើង ស្គាល់ពីលក្ខណៈនៃអាជីវកម្មវៃឆ្លាតជាមួយនឹង ការវិភាគអាជីវកម្មហើយនឹងទី3ការធ្វើសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់បាទបាទឥឡូវយើងចូលដល់ចំណុចទី1នៃខ្លឹមសារមេរៀនរបស់យើង បាទចំណុចទី1នៅក្នុងខ្លឹមសារមេរៀននៃ content ទី1គឺការធ្វើសេចក្តីសម្រេចចិត្តហើយជាមួយនឹង apply ទៅនឹងប្រព័ន្ធព័ត៌មាន បាទអញ្ចឹងមុននឹងដល់នៅក្នុង slide នេះគេបានបញ្យល់អំពីលក្ខណៈនៃការធ្វើសេចក្តីសម្រេចចិត្តដែរប៉ុន្តែជារួម គឺគេប្រើកលឹះមួយ ដែលប្រើពាក្យថា business value តម្លៃនៃអាជីវកម្ម គឺវាអាស្រ័យទៅលើការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងនោះមានពាក្យមួយបាទគេលើកឡើងថា small នេះ improving hundred of thousand of small decision add up to large annual value for the business នេះគឺសំដៅទៅលើការបំពេញការងារនិងការធ្វើសេចក្តី សម្រេចចិត្ត ណារាប់រយរាប់ពាន់ពីការធ្វើសក្តីសម្រាប់ចិត្តឬក៏សកម្មភាពតូចតូចមួយ ហើយវាអាចទទួលបានផលរហូតទៅដល់ប្រចាំឆ្នាំ ដែល ជាលទ្ធផលមួយប្រចាំឆ្នាំដ៏ធំធេងសម្រាប់អាជីវកម្មហ្នឹងឯងបាទអូខេអានេះគឺជាកលឹះសម្រាប់យើងគណៈពេលដែលយើងធ្វើសេចក្តីសម្រេចចិត្តមានន័យថារឿងខ្លះរឿងតូចទេប៉ុន្តែយើងធ្វើសេចក្តីសម្រេចចិត្តជា ម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចធ្វើឲ្យយើងបានសម្រេចកិច្ចការងារបានរាប់រយរាប់ពាន់ធ្វើឲ្យអង្គភាពឬក៏អាជីវកម្មរបស់យើងកាន់តែប្រសើរឡើងណាយើងអាចសម្រេចកិច្ចការធំបានអាហ្នឹងចំណុចនេះបាទអូខេចឹងចូលដល់ចំណុចទី2គឺនិយាយពីប្រភេទនៃការធ្វើសេចក្តីសម្រេចចិត្តការធ្វើសេចក្តីសម្រេចចិត្តវាមានតម្រងចំនួន3បាទតម្រងទី1គឺ unstructured structure ជាមួយនឹង semi structure unstructure ហ្នឹងយ៉ាងម៉េចបាទការធ្វើសេចក្តីសម្រេចចិត្ត unstructure ហ្នឹងគឺសំដៅទៅលើការធ្វើសេចក្តីសម្រេចចិត្តដែលអ្នកធ្វើគាត់គិត និងផ្ដល់លក្ខណៈនៃការវាតម្លៃបែបវាតម្លៃនិង ផ្ដល់ភាពយុត្តិធម៌ណាឬក៏ការសន្និដ្ឋានណាមួយ ដើម្បីដោះស្រាយទៅលើបញ្ហា and insight to solve the problem អញ្ចឹងគាត់គាត់ដោះស្រាយបញ្ហាហ្នឹងដោយពុំមាន ការអត់មានទម្រង់ច្បាស់លាស់ទេគឺគាត់អត់មានទម្រង់ទេ ការសម្រេចចិត្តដែលអត់ទម្រង់គឺគាត់ធ្វើឡើងតាមរយៈការសន្និដ្ឋានថ្លឹងថ្លែងនិងវាតម្លៃទៅលើបញ្ហាទាំងអស់នោះបាទចំណុចទី2គឺសំដៅទៅលើ ការធ្វើសេចក្តីសម្រេចចិត្តដោយមានទម្រង់ច្បាស់លាស់នៅក្នុងនោះគឺនេះ repetitive and routine involve នេះគឺជាសកម្មភាពនៃការដោះស្រាយបញ្ហាដែលធ្វើឡើង ជារឿយៗដដែលដដែល ដើម្បីដោះស្រាយ ឬក៏មាននីតិវិធីច្បាស់លាស់ដើម្បីដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងណារាល់ពេលដែលមានបញ្ហារាល់ពេលដែលដោះស្រាយគឺគាត់ដើរលើទម្រង់ហ្នឹងដដែលដដែលអាហ្នឹងគេហៅថាការធ្វើសេចក្តីសម្រេចចិត្តប្រកបទៅដោយទម្រង់ច្បាស់លាស់បាទចំណុចទី3និយាយពី semi structure នេះ only part of problem has clear cut answer provided by accepted procedure នេះ semi structure សំដៅទៅលើការធ្វើសេចក្តីសម្រេចចិត្តទាំងតម្រង់ផង មិនទាំងតម្រង់ផងអាចជាតម្រង់អាចជាមិនតម្រង់ពេលខ្លះមានតម្រង់ឬក៏បន្លាយកាត់មានតម្រង់ផង មិនមានតម្រង់ផង ដើម្បីដោះស្រាយបញ្ហានោះដើម្បីទទួលបានលទ្ធផលអញ្ចឹងនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តទាំង3តម្រង់នេះត្រូវបានគេប្រើនៅក្នុងអង្គភាពដើម្បីធ្វើឲ្យអង្គភាពនេះមានការរីកចម្រើនអញ្ចឹងហើយពេលដែលយើងជួបទៅលើឋានៈដឹកនាំ មានថ្នាក់តូចថ្នាក់ធំថ្នាក់កដាលមាន top middle ជាមួយនឹង bottom ហ្នឹងអញ្ចឹងថ្នាក់គ្រប់គ្រងនេះត្រូវតែផ្អែកទៅលើកត្តានៃការធ្វើសេចក្តីសម្រេចចិត្តនេះឯងដើម្បីឲ្យ ការធ្វើឬក៏ប្រកបអាជីវកម្មក៏ឲ្យបានទទួលបានជោគជ័យបាទអញ្ចឹងនៅក្នុងនេះអញ្ចឹងគេញែកញែកការធ្វើសេចក្តីសម្រេចចិត្តហ្នឹងជាមួយនឹង ថ្នាក់គ្រប់គ្រងនីមួយនីមួយបាទអញ្ចឹងនៅក្នុងនេះប្រើពាក្យថា senior manager ណាថ្នាក់គ្រប់គ្រងថ្នាក់ជាន់ខ្ពស់ make many unstructured decision នេះអញ្ចឹងណាអញ្ចឹងនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តត្រូវបានបែងចែកហើយសម្រាប់ senior manager senior manager គឺ make many and structure decision ការធ្វើសេចក្តីសម្រេចចិត្តដោយពុំមានតម្រង់ជាច្រើនណាអត់សូវមានតម្រង់ទេ គឺថ្នាក់ដឹកនាំកម្ពុជាឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់បាទសម្រាប់មួយទៀតគឺ middle manager អ្នកគ្រប់គ្រងថ្នាក់កដាលនេះ make sure structure decision but they may include unstructured component នេះគេផ្ដោតសំខាន់ទៅលើ ដោយ make sure ឬក៏ការធ្វើសេចក្តីសម្រេចចិត្តទៅតាមបែបទម្រង់មានទម្រង់ច្បាប់មួយចំនួនហើយក៏ពុំមានអឺទម្រង់ផងដែរបាទពេលខ្លះគាត់ប្រើទាំងទាំងទម្រង់ពេលខ្លះគាត់មិនប្រើទាំងទម្រង់ទេអញ្ចឹងគាត់បលាយកាត់បាទអញ្ចឹងមានអាហ្នឹងតាមបច្ចេកទេសនៅក្នុងការគ្រប់គ្រងរបស់គាត់អញ្ចឹង middle គាត់ប្រើទាំងគាត់ប្រើជាប្រភេទ semi structure នេះគាត់ប្រើជា unstructure នេះ semi structure ហើយចុងក្រោយគឺ operational manager rank and file employee សម្រាប់ operational manager អ្នកគ្រប់គ្រង ផ្នែកប្រតិបត្តិហ្នឹងគឺគាត់ដើរតាម structure ជារៀងរហូតគាត់អត់មានការប្រែប្រួលទេអញ្ចឹង3 level ហ្នឹងគឺត្រូវបាន apply ទៅក្នុងការធ្វើសេចក្តីសម្រេចចិត្តអានេះនិយាយពីលក្ខណៈនៅក្នុងការគ្រប់គ្រង បាទញ៉ាំ make more structure decision នេះឧទាហរណ៍គេមួយមួយ បាទខ្ញុំសង្ខេបចេះនេះចឹងលក្ខណៈនៃការធ្វើសេចក្តីសម្រេចចិត្តគឺផ្អែកទៅលើទម្រង់បែបនេះ បាទ senior management middle management ជាមួយនឹង operational management ដែលគាត់ជាលក្ខណៈគាត់ប្រើអញ្ចឹង អ្វីដែលយើងសង្កេតឃើញមានហើយជាទូទៅនៅក្នុងការធ្វើការងារបំពេញការងារជាធម្មតាគឺបុគ្គលិកនៅក្រោមគឺគាត់ជួបជាមួយនឹង operational manager operational manager គឺគាត់ធ្វើការងារការសម្រេចចិត្តរបស់គាត់គឺគេគូសផ្លូវឲ្យគាត់ដើរមានតម្រង់ច្បាស់លាស់ទៅគាត់សម្រេចចិត្តបានប៉ុន្តែសម្រាប់ middle management management ឬក៏ middle manager គឺគាត់ប្រើ semi structure នេះ semi អានេះ structure តម្រង់គេមានគេមានតម្រង់ហើយអ្នកឯងសម្រាប់ចិត្តយ៉ាងម៉េច ណែឯងធ្វើការយ៉ាងម៉េចគឺមាន structure មានទម្រង់ណាត្រូវតែធ្វើ follow តាមនីតិវិធីនិងច្បាប់ទម្លាប់របស់អង្គភាពដែលគេតម្រូវបាទសម្រាប់ middle manager ដើរលើ semi structure semi structure ហ្នឹងគឺ ពាក់កណ្ដាលអាចថា50 50ឬក៏ពេលខ្លះមិនដល់50យើងអាហ្នឹងអាស្រ័យលើគាត់អ្នកប្រើប្រាស់បាទអញ្ចឹងមានន័យថាគាត់ប្រើទាំង structure ផង unstructure ផងបាទហើយចំពោះ senior manager manager ឬក៏ management ហ្នឹងគឺគាត់ប្រើ unstructure តែម្ដងនេះការធ្វើសេចក្តីសម្រេចចិត្តរបស់គាត់គឺខុសខុសគ្នាណាទម្រង់ខុសខុសគ្នាទាំងអស់ចឹងហើយបានពេលដែលយើងធ្វើការបុគ្គលិកថ្នាក់ក្រោម ជួបជាមួយនឹង operational manager យើងតឹងរឹងយើងជួបនៅក្រោមនេះតឹងតែខ្ញុំធ្វើតាមច្បាប់ច្បាប់ចេះចេះចេះចេះចេះបាទហើយគាត់អត់មានសិទ្ធទេអញ្ចឹងរឿងសំខាន់ពេលខ្លះគាត់ឆ្លោយថាំងទៅជួបថ្នាក់លើអញ្ចឹងដើម្បីយើងពេលខ្លះយើងគិតថាយើងដើរយើងឆ្លោយ គាត់ឆ្លើយដើម្បីរត់យករួយខ្លួនប៉ុន្តែនៅក្នុងការការងារគ្រប់គ្រងយើងត្រូវយល់ណាត្រូវយល់ថាការធ្វើសេចក្តីសម្រេចចិត្តរបស់ថ្នាក់ទាំង3នេះគឺវាមានលក្ខណៈខុសគ្នាបែបនេះឯងអញ្ចឹងថ្នាក់ក្រោមនេះគាត់ចាំបាច់ត្រូវតែតឹងរឹងបាទត្រូវតែតឹងរឹងត្រូវតែគោរពនីតិវិធីព្រោះគាត់អត់មានសិទ្ធិទេសិទ្ធិរបស់គាត់ត្រូវបានគេគូសគូសតម្រង់ឲ្យស្រាច់នេះតាម structure នឹងឲ្យស្រាច់សម្រាប់ middle វិញគឺគាត់ គេមានតម្រង ដែលត្រូវគូផងហើយគាត់មានសិទ្ធិសម្រេចចិត្តក្រៅពីតម្រងទៅទៀតបើគាត់យល់ថាជារឿងល្អហ្នឹងណាជារឿងល្អអញ្ចឹងគាត់អាចសម្រេចបាន ហើយសម្រាប់ខាងលើវិញគឺលែងនិយាយហើយអាចជាព្រោះថ្នាក់ថ្នាក់ដឹកនាំកម្ពុជាអញ្ចឹងគាត់អត់និយាយរឿងតម្រងអីច្បាស់លាស់ហើយអញ្ចឹងពេលខ្លះយើងជួបបុគ្គលិកធម្មតាយើងទៅជួបជាមួយថ្នាក់លើថ្នាក់លើរៀងស្រួលជាងពួកគាត់អត់មានតម្រងអីនេះទេ ពេលខ្លះគាត់ apply លើតម្រងគាត់រុញ តាមទម្រង់រុញមកក្រោមវិញបាទហើយខាងនេះរៀងតឹងរឹងតែអឡើងទៅលើទៀតតែជួបអ្នកថ្នាក់ដឹកដឹកនាំនៅលើគាត់គាត់តែជួបសួរហេតុផលអីតិចតួចគាត់អូខេហ្នឹងហ្នឹងឯងបានថា senior manager ឬក៏ top manager ហ្នឹងពេលដែលបុគ្គលក្រោមមកគាត់ទៅជួបនៅថ្នាក់លើជួបមួយលើស្រួលអញ្ចឹងណាជួបនៅលើស្រួលអញ្ចឹងរាល់បុគ្គលិកទាំងអស់ទៅជួបមេវាច្រើនទាំងមេល្អមេគាត់តឹង គាត់គាត់ងាយស្រួលគាត់ធូរមែនតើប៉ុន្តែពេលថ្នាក់ក្រោមយ៉ាប់ណាមេផ្ទាល់នេះយ៉ាប់អាហ្នឹងពេលខ្លះបុគ្គលិកគាត់មានអារម្មណ៍យល់ថាបែបនេះឯងប៉ុន្តែជាក់ស្ដែងគឺអត់ទេត្រូវមានណាអូខេអញ្ចឹងការធ្វើសេចក្តីសម្រេចចិត្តចុះដល់ចំណុចបន្តណាចូលដល់ចំណុចបន្តនិយាយពីការធ្វើតម្រង់នៃការធ្វើសេចក្តីសម្រេចចិត្តមានប្រមាណចំណុចមានអ្វីខ្លះបាទនៅក្នុងជំហាននៃការធ្វើសេចក្តីសម្រេចចិត្ត បាទជំហាននៃការធ្វើសេចក្តីសម្រេចចិត្តបាទជាស្រ័យទី1គឺនិយាយពី intelligent intelligent intelligent ហ្នឹងគឺនេះចំណុចអាភាពវៃឆ្លាតសំដៅទៅលើ ការកំណត់និងការស្វែងរកនិងការស្វែងយល់ទៅលើ បញ្ហាដែលកើតឡើង នៅក្នុងអង្គអង្គភាពទៅសិក្សាស្វែងយល់ថាតើបញ្ហានៅកើតឡើងអីដើម្បីដោះស្រាយទៅលើបញ្ហាហ្នឹងបញ្ហាវា problem វាកើតឡើងហើយ តើវាកើតឡើងនៅកន្លែងណាកំណត់បញ្ហានៅច្បាស់លាស់នៅកន្លែងណាដែលជាចំណុចក្តៅចំណុចត្រជាក់ចំណុចដែលត្រូវដោះស្រាយបាទអញ្ចឹងទី1ហ្នឹងគឺជា ចំណុចសំខាន់ប៉ុន្តែនិយាយទៅ4 step ហ្នឹងវាសំខាន់ទាំងអស់ប៉ុន្តែរឿងដែលត្រូវធ្វើហើយស្មុគស្មាញដំបូងគេគឺទី1បាទទី2គឺ design identify and exploring solution to the problem នេះចំណុចរៀបចំណា ចំណុចរៀបចំហ្នឹងគឺសំដៅទៅលើការកំណត់និងបង្ហាញទៅលើ ដំណោះស្រាយទៅលើបញ្ហាទាំងអស់នោះមានន័យថាចំណុចទី1យើងបានរកឃើញបញ្ហាយើងទី1ក៏រកឃើញបញ្ហារកឃើញដំណោះស្រាយទៅច្រកណាមកច្រកណារឿងដើមហេតុវាកើតមកពីអីយើងមើលនៅក្នុងចំណុចទី1ហើយបាទដល់ចំណុចទី2វាគួរដោះស្រាយយ៉ាងម៉េចចំណុចណាដែលគួរល្អដែលយកមកនិយាយអាហ្នឹងគឺនិយាយនៅក្នុងចំណុចទី2 បាទហើយចូលដល់ចំណុចទី3និយាយពីការជ្រើសរើស choice ណា choosing among solution alternative នេះនៅក្នុងចំណុចទី3ហ្នឹងគឺស្រង់យកដំណោះស្រាយពីចំណុចទី2មានន័យថានៅក្នុងចំណុចទី2មានដំណោះស្រាយជាច្រើនដែលត្រូវយកមកអឺបង្ហាញណាដើម្បីយកមកបង្ហាញយកមកគិតយកមកពិចារណា ហើយចំណុចទី3យើងជ្រើសរើសយកអាណា ដែលគិតថាជា កត្តាដែលល្អជាងគេណាហើយចំណុចទី4 implementation ការអនុវត្តនេះ making choosing alternative work and continue to monitor how well solution is working នេះចាប់ផ្ដើមអនុវត្តដោះស្រាយបញ្ហាហ្នឹងនឹងការជ្រើសរើសទៅលើកត្តាដទៃទៀតដើម្បី បន្តនឹងតាមដានឲ្យ ដំណើរការហ្នឹងកាន់តែល្អប្រសើរឬក៏ដំណោះស្រាយកាន់តែល្អប្រសើរក្នុងករណីឧទាហរណ៍ដែលយើងធ្វើការសម្រេចចិត្តដើម្បី កាត់បន្ថយបុគ្គលិកឧទាហរណ៍ក្នុងសម័យ Covid អញ្ចឹងស្ថានភាពមិនអំណោយផលតើយើងគួរដោះស្រាយបញ្ហាយ៉ាងម៉េចខ្លះទៅលើបុគ្គលិកនៅណាខ្លះគួរកាត់បន្ថយអញ្ចឹងអានេះសិតតែជាកត្តាមួយដែលយើងត្រូវធ្វើការសម្រេចចិត្តប្រកបទៅដោយអឺការយកចិត្តទុកដាក់ហើយនឹងឆន្ទៈរបស់ manager អញ្ចឹងគួរប្រើមធ្យោបាយយ៉ាងម៉េចដើម្បី ដំណោះស្រាយដើម្បីដោះស្រាយទៅលើបញ្ហាកាត់បុគ្គលិកហ្នឹងឲ្យមានប្រសិទ្ធភាពហើយទទួលបានលទ្ធផលល្អចំណេញទាំងសងខាង អាហ្នឹងជារឿងមួយដែលល្អណាបាទនេះ stake in decision making នេះដំណាក់កាលនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តដូចគ្នាមិញណាចំណុចទី1គឺនិយាយពី intelligent ណា problem discovery what is the problem design នេះចាប់ផ្ដើម what are the possible solution នេះដើម្បីនិយាយពី ដោះស្រាយបញ្ហាចឹងដើម្បីដោះស្រាយក្នុងចំណុច design នេះយើងចាប់ផ្ដើមរកដំណោះស្រាយហើយ solution អីខ្លះដែលកើតឡើងដែលយើងអាចយកមកដោះស្រាយ មានជំរើសទី1ជំរើសទី2ជំរើសទី3ជំរើសទី4សម្រាប់ការដោះស្រាយទៅលើ បញ្ហាទាំងអស់ហ្នឹងបើហើយចំណុចទី4ចំណុចទី3និយាយពី choice នេះ what is the best solution ណាដំណោះស្រាយដែលល្អហើយ fit ជាមួយនឹងបញ្ហាដែលកើតឡើងហ្នឹងណា ដែលយើងយកអា best solution ហើយចឹងក្រោយតើវា work អត់ can we make it work better តើយើងអាចធ្វើឲ្យវាល្អប្រសើរទេបាទអាហ្នឹងជាចំណុចនៃការធ្វើសេចក្តីសម្រេចចិត្តនេះអូខេហើយករណីដែលយើងត្រូវ apply ជាមួយនឹង information system នេះ information system can only exist in come of rule play by manager នេះសម្រាប់ ប្រព័ន្ធព័ត៌មាន ត្រូវបានគេប្រើហើយជួយឲ្យជាតួនាទីយ៉ាងសំខាន់ក្នុងការជាក្នុងការជួយឲ្យ manager ដើរតួយ៉ាងសំខាន់នៅក្នុងការធ្វើសេចក្តី សម្រេចចិត្តឬក៏យើងអាចប្រើតាម this classical នេះ classical model of management នេះមាន five function អានេះយក apply ជាមួយនឹងការគ្រប់គ្រងការគ្រប់គ្រងអឺលំដាប់ទៀបមានន័យថាលំដាប់ទៀប basic នៃការគ្រប់គ្រងយកមក apply នៅក្នុងនេះដែរបាទដើម្បីឲ្យអង្គភាពយើងកាន់តែមានការរីកចម្រើនការធ្វើសេចក្តីសម្រេចចិត្តបានទៅល្អក៏យើងត្រូវចេះអឺគោលការណ៍គ្រឹះនៃការគ្រប់គ្រងដែរបាទអញ្ចឹងនេះទី1គឺ planning planning organizing coordinating deciding and controlling នឹងការគ្រប់គ្រប់គ្រងអញ្ចឹង plan ការធ្វើរៀបចំផែនការការរៀបចំអង្គភាពនេះ ការសម្របសម្រួលការធ្វើសេចក្តីសម្រេចចិត្តហើយជាមួយនឹងការគ្រប់គ្រងឬក៏ការត្រួតពិនិត្យតាមដានអីចឹងទៅអូខេហើយ more contemporary behavior model model មានមាន model ផ្សេងផ្សេងទៀតនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តហ្នឹងក៏ជាកត្តាមួយយ៉ាងសំខាន់ដែរប៉ុន្តែនៅក្នុងនេះគេផ្ដោតសំខាន់ទៅលើការអឺសម្រេចចិត្តឬក៏ការធ្វើសេចក្តីសម្រេចចិត្ត behavior model ហ្នឹងគឺការធ្វើសេចក្តីសម្រេចចិត្តផ្អែកទៅតាមអេយ៉ាប័តរបស់ manager បាទ manager គាត់ពេលខ្លះគាត់ធ្វើតាមអេយ៉ាប័តរបស់គាត់ឬក៏អារម្មណ៍របស់គាត់អញ្ចឹងអាហ្នឹងក៏ជា model មួយដែរប៉ុន្តែយើងត្រូវតែយកចិត្តទុកដាក់ដែរករណីដែរនេះបើ actual model of manager appear to be less systematic more informal នេះករណីដែលយើងអាចធ្វើសេចក្តីសម្រេចចិត្ត ដោយប្រើអេកយ៉ាប័តរបស់ manager អាហ្នឹងវា មានការចាត់ពលយ៉ាងខ្លាំងទៅលើអង្គភាពហើយនឹងហៅ classical model ណា less well organized or organized than in classical model ចឹងបើយើងធ្វើនេះគឺចង់ប្រៀបធៀបទៅលើការធ្វើសេចក្តីសម្រេចចិត្តបែប classical model ធៀបជាមួយនឹង behavioral model ណា classical model ផ្អែកទៅលើកត្តាទាំង5នេះដើម្បីយកមកអឺគ្រប់គ្រងអង្គភាពហើយនៅក្នុង behavioral model នេះគឺសំដៅទៅលើអេយ៉ាបតរបស់ manager អញ្ចឹងការធ្វើការសម្រេចចិត្តឬក៏ការងារគ្រប់គ្រងប្រកបទៅដោយភាពត្រឹមត្រូវគូផ្អែកទៅលើកត្តាមួយណាព្រោះពេលខ្លះវាទាំងពីរពេលខ្លះតែមួយបាទតាមអេយ៉ាបតរបស់ manager ប្របាក់បន្តិចនេះវាថា less well organized than classical ព្រោះបើយើងធ្វើតាម behavioral model គឺសំដៅទៅលើអេយ៉ាប័តរបស់ manager ទាំងមូលអញ្ចឹងបើអេយ៉ាប័តរបស់ manager គាត់មានពមមាន លក្ខណៈគ្រប់គ្រាន់ ត្រឹមត្រូវឬក៏គាត់ពមមានយុត្តិធម៌ទេ គឺលំអៀងហើយអញ្ចឹងការងារការងារនៅក្នុងអង្គភាពមានភាពមិនល្អមិនប្រក្រតីអញ្ចឹងអានេះហ្នឹងបាទ ចឹងរឿងដែលសំខាន់គឺយើងអាចផ្អែកទៅលើ classical model នេះដើម្បីធ្វើសេចក្តីសម្រេចចិត្តនិងការគ្រប់គ្រងបាទហើយការធ្វើសេចក្តីសម្រេចចិត្តផ្សេងទៀតក៏ជាកត្តាមួយយ៉ាងសំខាន់នៅក្នុងការធ្វើដែរបាទអញ្ចឹងនៅក្នុងនេះមានណាការធ្វើសេចក្តីសម្រេចចិត្តជាលក្ខណៈបុគ្គលហើយក៏និយាយពីភាពជាអ្នកដឹកនាំនៅក្នុងអង្គភាពបាទអញ្ចឹងលក្ខណៈនៃនេះ Mindsberg Trend Managerial Rule នេះតួនាទី 10ចំណុចនៅក្នុងការគ្រប់គ្រងរបស់ Mindsberg នេះ Mindsberg ហ្នឹងគឺគាត់ជាអ្នកគ្រប់គ្រងជាអ្នកស្វែងរកឃើញទៅលើទូនីតិទាំង10នៃការគ្រប់គ្រងឲ្យប្រកបដោយប្រសិទ្ធភាពណានៅក្នុងហ្នឹងអញ្ចឹងនៅក្នុងនេះគឺមានអីខ្លះគេបែងចែកជា3ចំណុចទី1គេនិយាយពី interpersonal skill interpersonal rule ណាទូនីតិអន្តរបុគ្គលណាអន្តរបុគ្គលអញ្ចឹងគាត់ ជាលក្ខណៈអន្តរបុគ្គលនឹង មានលក្ខណៈយ៉ាងម៉េចខ្លះហើយ information informational rule ទូនីតិគាត់ជា information គាត់ជាអ្នកចែកចាយណានេះ interpersonal skill interpersonal rule ហ្នឹងគឺសំដៅទៅលើគាត់ជា leader គាត់ជា អ្នកសម្របសម្រួលគាត់ជាអ្នកអឺដោះស្រាយបញ្ហានេះ figure head នេះ leader ជាមួយនឹង leader ហើយមួយទៀត information rule ហ្នឹងគឺសំដៅទៅលើគាត់បើក្នុងនាមគាត់ជា manager គាត់ត្រូវចេះចេះចែកចម្លែកព័ត៌មានគាត់ជា សង្ត្រាលសម្រាប់ចែកចាយព័ត៌មានគាត់ជាអ្នកនាំពាក្យអីចឹងទៅបាទអញ្ចឹងមាន3 4 3ចំណុចទៀតបាទហើយចំពោះ4ចំណុចចុងក្រោយគឺនេះតួនាទីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តគាត់ជា manager តួនាទីរបស់គាត់គាត់ត្រូវតែជាសហគ្រិនគាត់ជាអ្នកដោះស្រាយបញ្ហានេះនេះហើយគាត់ជាអ្នកបែងចែក ហើយជាគាត់ជាអ្នកចរចាអញ្ចឹង10ចំណុចនេះគឺបានបែងចែកជា3ធំធំបាទចំណុចទី1តដែលនេះគេថា3 main reason why investment in information technology do not always produce positive result ណាសំណួរគេសួរជាកន្លឹះមួយគេសួរថាហេតុអ្វី បានការវិនិយោគទៅលើប្រព័ន្ធព័ត៌មានវិទ្យាมันប្រកាស100%ថាវានឹងទទួលបានលទ្ធផលវិជ្ជមាននោះទេហេតុអ្វីអញ្ចឹងវាផ្អែកទៅលើកត្តា3ដែលគេលើកឡើងកត្តាទី1គឺពាក់ព័ន្ធគ្នាជាមួយនឹង quality information គុណភាពនៃព័ត៌មានកត្តាទី3ទី2ពាក់ព័ន្ធជាមួយនឹងអឺការគ្រប់គ្រងហើយកត្តាទី3ពាក់ព័ន្ធគ្នាជាមួយនឹង អឺលក្ខខណ្ឌនិងគោលនយោបាយរបស់អង្គភាពនីមួយនីមួយអញ្ចឹងកត្តា3នេះជាកត្តាសំខាន់ដែល អាចជួយឲ្យយើងទទួលបាន positive result ហើយក៏វាអាចជះឥទ្ធិពលទៅលើលទ្ធផល ដែលយើង មិន អាចទទួលបាន positive result ដូចគ្នា បាទចំណុចទី1គឺគុណភាពនៃព័ត៌មានគុណភាពនៃព័ត៌មានគឺ គុណភាពនៃព័ត៌មានគឺអាស្រ័យណាយើងទទួលបានព័ត៌មានល្អត្រឹមត្រូវអានឹងការធ្វើសេចក្តីសម្រេចចិត្តយើងឲ្យចេញទៅ positive ហើយបាទអាហ្នឹងណាយើងមានព័ត៌មានរបស់យើងប្រកបដោយគុណភាពមានគុណភាព ត្រឹមត្រូវល្អចំណុចទី2និយាយពី manager select out នេះ attention and worry of buyer reject information do not conform to prior conception សំដៅទៅលើលក្ខណៈនៃការគ្រប់គ្រងគឺផ្អែកទៅលើ manager ដែលគាត់ជ្រើសរើសនិងច្រោះព័ត៌មានឲ្យសមស្របហើយនឹងអត្ថិភាពសម្រាប់អង្គភាព បាទបើសិនជា manager ឬក៏អឺអ្នកគ្រប់គ្រងហ្នឹងគាត់មិនចេះបែងចែកពេលវេលាគាត់មិនចេះបែងចែកព័ត៌មានគាត់មិនចេះប្រើប្រាស់ព័ត៌មានវាអាចធ្វើឲ្យយើងទទួលបានលទ្ធផលមិនល្អហ្នឹង ចំណុចទី3និយាយពី strong force within organization នេះ resist making decision call for major change នេះកតាគោលការណ៍នៅក្នុងអង្គភាពនឹងគឺជាកតាយ៉ាងសំខាន់នៅក្នុងកម្លាំងជំរុញឲ្យ អង្គភាពមានការផ្លាស់ប្ដូរហ្នឹងជារឿងមួយដែលយក ចិត្តទុកដាក់ខ្លាំងបំផុតដែរណាអូខេអញ្ចឹងអឺចំណុចនេះវាពាក់ព័ន្ធអញ្ចឹងសរុបមកវិញ3ចំណុចជាកតាធំធំដែល ជាអត្តពលទៅលើព័ត៌មាន ដែលជាអត្តពលទៅលើការគ្រប់គ្រងរបស់យើង ដែលយើង invest ទៅលើ technology ហើយប៉ុន្តែมันទទួលបានលទ្ធផលល្អទេគឺអាស្រ័យទៅលើកត្តាហ្នឹងប៉ុន្តែបើសិនជាយើងច្រាស់បកមកវិញករណីដែលយើងធ្វើឲ្យអង្គភាពយើងមានគុណភាពព័ត៌មាននឹងមានគុណភាព ការសម្រេចចិត្តនិងការទទួលយកព័ត៌មានរបស់ manager នឹងគាត់ទទួលបានល្អនិងការបែងចែកបានល្អហើយអង្គភាពក៏ល្អនោះ យើងទទួលបាន positive result ហើយ អានេះច្រាស់មកវិញបាទចំណុចបន្តគឺនិយាយពី high velocity automatic decision making អានេះសំដៅទៅលើ ការធ្វើសេចក្តីសម្រេចចិត្តបែបអូតូម៉ាទិកដែលយើងប្រើប្រព័ន្ធ system high system operation ណាណា បាទ made possible through computer algorithm ដែលយើងអាចធ្វើឲ្យការសេចក្តីសម្រាប់ចិត្តហ្នឹងកាន់តែដល់ភាសាគាត់ណាចុចតាម click គឺសម្រាប់ទៅ woo អញ្ចឹងណាអាហ្នឹង automatic decision making human take out of decision ហើយ high speed នេះនេះ trade executive in 30 millisecond នេះ responsible for flash crash សំដៅទៅលើ ការធ្វើសេចក្តីសម្រេចចិត្តដោយប្រើម៉ាស៊ីនណាអាចជាប្រភេទ slot game អាចជាប្រភេទអីផ្សេងផ្សេងដែលយើងអាចធ្វើសេចក្តីសម្រេចចិត្តបានហ្នឹង high automated decision making បាទមួយទៀតគឺនិយាយពី business intelligence business intelligence